ជំរាបសួរលោកគ្រូអ្នកគ្រូសិក្សានុសិស្សនិងទស្សនិកនិកជនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះពួកយើងមកពីក្រុមយុវជនដើម្បីក្តីសង្ឃឹមហើយថ្ងៃនេះពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនដែលបានចូលរួមក្នុងការប្រកួតប្រជែងសិស្សឆ្នាំទូទាំងប្រទេសលើកទី1ការសិក្សាតាមរយៈការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍បំណងប្រាថ្នាក្រោមប្រធានបទស្ថានភាពទូទៅនៃសូរ៉ាមដែលដកស្រង់ចេញពីសៀវភៅពុំសិលធម៌ពលរដ្ឋថ្នាក់ទី11មេរៀនទី11គុណវិបត្តិនៃសូរ៉ានិងបារី រីហើយបទបង្ហាញនេះមានមេត្តាដូចតទៅសេចក្តីផ្ដាំនឹងអារម្មណ៍កថានិយមន័យនៃសូរ៉ាមូលហេតុដែលនាំឲ្យមានការប្រើប្រាស់សូរ៉ាផលប៉ះពាល់នៃសូរ៉ាវិធីសាស្ត្រដោះស្រាយនៃបញ្ហាសូរ៉ាសេចក្តីសន្និដ្ឋាន និងឯកសារយោង ជាការបណ្ណាដោយបញ្ហាជាច្រើនកើតមានឡើងនៅក្នុងសង្គមដែលបណ្ដាលមកពីបញ្ហាសូរ៉ាទើបក្រុមនាងខ្ញុំបានធ្វើកិច្ចការស្រាវជ្រាវតូចមួយស្ដីពីស្ថានភាពទូទៅនៃសូរ៉ាការសេពនៅសូរ៉ាឬគ្រឿងស្រវឹងគឺកំពុងតែរីករាលដាលយ៉ាងខ្លាំងពីស្រទាប់មហាជនជាពិសេសនោះគឺយុវជនដែលជាហេតុផលមួយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាសុខភាពសិលធម៌ក្នុងសង្គមក៏ដូចជាសពន្ធភាពនៅក្នុងសង្គមម្យ៉ាងវិញទៀតបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃដោយសារតែសូ សូរ៉ាតើអ្វីទៅជាសូរ៉ាសូរ៉ាគឺជាទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់កាលពីព្រានព្រៃឈ្មោះសូរ៉ាវាជាសារធាតុជាតិអាល់កុលដែលមានឥទ្ធិពលធ្វើឲ្យស្រវឹងឬញៀនព្រមទាំងធ្វើឲ្យរាងកាយមុខងារខួរក្បាលនិងចលនាសាច់ដុំរបស់អ្នកផឹកចុះខ្សោយតាមព្រះពុទ្ធជាម្ចាស់នៃយើងក្រោយពីបានត្រាស់ដឹងនៅសពញៀនព្រះអង្គទ្រង់បានសម្ដែងនៅក្រមសិលធម៌ឬសិល5និងព្រៀនប្រដៅនៅគ្រប់ទីកន្លែងចំពោះអ្នកគ្រប់គ្រងនគរ ខេត្តស្រុកទាំងឡាយនិងប្រជានារីដែលរស់ក្រោមការគ្រប់គ្រងរបស់ព្រះអង្គថាអ្នកទាំងឡាយមិនត្រូវសម្លាប់សត្វមិនត្រូវការយកទ្រព្យសម្បត្តិដែលគេមិនបានឲ្យដោយកាយឬវិជាចិត្តមិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយមិនត្រូវពោពាក្យកុហកមិនត្រូវផឹកគ្រឿងស្រវឹងឬសូឡាឡើយ ចូលបរិភោគអ្វីដែលគួរតែបរិភោគទៅចោះតើមានមូលហេតុអ្វីខ្លះដែលនាំឲ្យមានអ្នកប្រើប្រាស់សូរ៉ា ជាបន្តទៀតនេះនេះខ្ញុំសូមបកស្រាយនៅកត្តាដែលបណ្ដាលឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងតើអ្នកទាំងអស់គ្នាមានដឹងដែរទេថាមូលហេតុឬក៏កត្តាអ្វីដែលបណ្ដាលឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងជាការពិតណាស់កត្តាទាំងអស់នោះរួមមានដូចជាការចង់សាកល្បងដែលហេតុថាមនុស្សជាពិសេសគឺយុវវ័យឬក៏យុវជនពួកគាត់តែងតែមានទំនោរចង់ដឹងចង់យល់ឬក៏ចង់សាកនៅរសជាតិនៃសារាថាតើឆ្ងាញ់ដូចពាក្យដែលគេថាដែរឬទេចំពោះចំណុចមួយទៀតគឺតកតងជាមួយនឹងការអូទាញពីសំណាក់មិត្តភ័ក្តិគូកអ្នកជិតខាងឬក៏ មជ្ឈដ្ឋាននៅជាមួយខ្លួនរបស់ពួកគាត់មិនត្រឹមតែប៉ុណ្ណោះភាពប្រកែកមិនបានឧទាហរណ៍ដូចជាក្នុងក្នុងកម្មវិធីបកបកម្មវិធីជួបជុំមិត្តភ័ក្តិវិធីសម្ពោធធំធំជាផ្លូវការជាដើមមួយវិញទៀតកត្តាដំណរពូជក៏ជាបញ្ហាមួយផងដែរចំពោះក្រុមគ្រួសារឬក៏ឪពុកម្ដាយដែលជាអ្នកញៀននៃសារ៉ាប្រកាសណាស់អ្នកជំនាន់ក្រោយឬក៏កូនកូនរបស់ពួកគាត់ក៏ប្រហែលនឹងខ្លាចជាអ្នកញៀននៃសារ៉ាដូចគ្នានៅពេលដែលមានបុគ្គលដែលមានឋានៈ ឬក៏ទូនាទីធំជាងខ្លួនមកសុំចូលកែវក៏ដាច់ចិត្តឬក៏មិនហ៊ាននៅក្នុងការបដិសេធដោយខ្លាចចិត្តឬក៏យល់ថាវាគឺជាការបង្ហាញនៃការគោរពឬក៏ការគួរសមចំពោះអ្នកដែលមានឋានៈធំជាងខ្លួនចំពោះចំណុចមួយទៀតគឺតកតងជាមួយនឹងការយកចិត្តពីនារីស្រាបៀឬក៏នារីស្អាតស្អាត ដែលផ្សព្វផ្សាយនៃគ្រឿងស្រវឹងទាំងអស់នឹងសប្តាហ៍ថ្ងៃនេះការឃោសនាលក់ស្រាបៀរត្រូវបានគេឃើញថាបានប្រើប្រាស់នៅនារីក្មេងៗស្អាតស្អាតយកមកផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជនជាពិសេសគឺយុវវ័យក្មេងស្ទាលឬក៏ចាស់ស្ទាលដោយទប់អារម្មណ៍និងសម្រស់ឬក៏សាច់សល់ខ្ចីមិនបានក៏សម្រេចចិត្តហូរថវិកាយកមកទិញដែរការគិតបែបសាមញ្ញងាយៗគឺជាការផឹកស្រាដើម្បីកាត់សាច់ឬក៏បំបត្តិទុក្ខកង្វល់ ចំពោះចំណុចមួយទៀតគឺតកតងជាមួយនឹងការយល់ឃើញផ្ទាល់ខ្លួន ចំពោះការសេពនៅគ្រឿងស្រវឹងគឺជាការដែលយើងសប្បាយរីករាយហើយមានអារម្មណ៍ថាស្រស់ថ្លាការតាក់ទាញពីការផ្សព្វផ្សាយនៃគ្រឿងស្រវឹងគ្រប់ទិសទីមកឃើញអំពីការផ្សព្វផ្សាយគឺមានលក្ខណៈទូលំទូលាយនិងមានភាពអនាធិបតេយ្យខ្លាំងមែនទែនមិនថា នៅក្បែរមន្ទីរពេទ្យវត្តអារាមឬក៏សាលារៀនទេ ចំពោះការលើកទឹកចិត្តពីក្រុមហ៊ុនលក់ស្រាបៀរដែលមានដូចជាការផ្ដល់នៅរង្វាន់លើកទឹកចិត្តឬក៏កញ្ចប់ថវិកាដែលធ្វើឲ្យមាននៅកំណើននៃអ្នកប្រើប្រាស់គ្រឿងញៀននឹងច្រើនខ្លាំងមែនទែនពីមួយឆ្នាំទៅមួយឆ្នាំ ជាកិច្ចបន្ទាប់នាងខ្ញុំសូមចូលខ្លួនមកបកស្រាយនៅផលប៉ះពាល់នៃគ្រឿងស្រវឹងគ្រឿងស្រវឹងជាប្រភពនៃអំពើហិង្សា ការសេពគ្រឿងស្រវឹងជារឿយៗបានធ្វើឲ្យសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងធ្លាក់ចុះជាហេតុធ្វើឲ្យបុគ្គលនោះបាត់បង់លទ្ធភាពហាមឃាត់ខ្លួន និងបានប្រព្រឹត្តនូវអំពើហិង្សានានាបើតាមការសង្កេតនិងការចោះសាកសួរចំពោះក្រុមគ្រួសារដែលធ្លាប់រងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារបានឲ្យដឹងថា អំពើហិង្សាដែលកើតមានក្នុងគូសាររបស់ពួកគាត់គឺបណ្ដាលមកពីការប្រើប្រាស់នូវគ្រឿងស្រវឹងចំពោះផលប៉ះពាល់ធ្ងន់ធ្ងរមួយទៀតនោះគឺគ្រោះថ្នាក់ចរាចរណ៍ការទទួលទាននូវគ្រឿងស្រវឹងតែងតែបានរាយការណ៍ជាច្រើននៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅតាមដងផ្លូវក្នុងប្រទេសទាំងមូលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានក្លាយជាបញ្ហាចម្បងដែលបណ្ដាលឲ្យខាតបង់នូវសេដ្ឋកិច្ចនិងជាឃាតករសម្រាប់ពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃជាមួយគ្នានេះដែរគ្រឿងស្រវឹងក៏ជាមូលហេតុដែលធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ គោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបណ្ដាលមកពីអ្នកបើកបរសាបគ្រឿងស្វឹងនៅកម្ពុជាលើកទី1ក្នុងរយៈពេល10ឆ្នាំដែលកើតចាប់ពីឆ្នាំ2009ដល់ឆ្នាំ2019បានរកឃើញថាមានការខាតបង់ចំនួន466.8លានដុល្លារសម្រាប់ឆ្នាំ2019ដែលស្មើនឹង1.7%នៃផលិតផលសរុបប្រចាំឆ្នាំក្នុងចំណោមការខាតបង់សរុប88.8%ជាការខាតបង់ដោយសារការបាត់បង់ប្រាក់ចំណូលដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។ មិនតែប៉ុណ្ណោះប្រជាជនមួយចំនួនបានចំណាយថវិកាទៅលើការទិញសុរាជារៀងរាល់ថ្ងៃឬរាល់អាទិត្យជានិងជារៀងរាល់ខែ ដើម្បីបំពេញតាមចំណង់រហូតដល់ពួកគេខ្លាចខ្លួនទៅជាអ្នកប្រមឹកចលាចលភាពក្នុងសង្គមនិងបាត់បង់នូវធនធានមនុស្ស នាពេលបច្ចុប្បន្នការសាបសូរាបានជះឥទ្ធិពលទៅលើយុវជនយុវតីគ្រប់ស្រទាប់ប្រសិនបើយុវជនយុវតីដែលជានពាំងស្នងវិស័យទាំងនោះបានលងខ្លួនទៅក្នុងការសាបនៅគ្រឿងស្រវឹងប្រទេសជាតិនឹងបាត់បង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍនិងការពារប្រទេសបន្តទៅមុខទៀតនឹងធ្វើឲ្យមានការកើនឡើងនូវចលាចលភាពក្នុងសង្គមជាពិសេសនៅតាមតំបន់ទីប្រជុំជនពិការភាពនិងមរណភាព។ ពិការភាពភាគច្រើនបង្កពីការសាបនៅគ្រឿងស្រវឹងមុនពេលបើកបរដែលហេតុថាបន្ទាប់ពីសាបនៅគ្រឿងស្រវឹងនាំឲ្យខ្លួនលងនៅក្នុងភាពស្រវឹងជោគជាំក៏មានការបើកបរនៅតាមដងផ្លូវដោយគ្មានស្មារតីក្នុងខ្លួននាំឲ្យទៅជួបនឹងរឿងអកុសលនានាដូចជាគ្រោះថ្នាក់ចរាចរណ៍ហើយក៏បង្កឲ្យមានជាពិការភាពនិងអកុសលដ៏ធ្ងន់ធ្ងរនោះគឺមរណភាពភាពអនាធិបតេយ្យនៃគ្មានទំនឹងដែលបានប្រើប្រាស់នៅគ្រឿងស្រវឹង ក្មេងទំនើងភាគច្រើនជាសិស្សដែលមិនចូលសាលានិងជាកូនដែលមិនស្ដាប់ឪពុកម្ដាយពួកគេតែងតែបង្កភាពជាអនាធបត័យដូចជា លួចឆក់ប្លន់វាយកាប់សម្លាប់គ្នាជាដើម គេបានសង្កេតឃើញថាភាពអនាធបត័យទាំងនោះមិនមែនការចេញពីបុគ្គលផ្ទាល់ខ្លួននោះទេគឺក៏ការចេញពីការប្រើប្រាស់នៅគ្រឿងសង្វឹងរហូតដល់បាត់បង់នូវស្មារតីនាំឲ្យហ៊ានធ្វើនៅអំពើអបាយមុខផ្សេងផ្សេងផ្សេងជាងនេះទៅទៀតសូរ៉ាក៏បានផ្ដល់នូវផលអវិជ្ជមានដល់សុខភាពដែលបង្កជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីកមាត់និងបំពង់កជំងឺមហារីកស៊ូដង់ផ្ដល់អន្តរាយដល់សុខភាពថ្លើមជំងឺរលាកក្រពះកម្រិតធ្ងន់ធ្ងរប៉ះពាល់ដល់បេះដូងខ្សោយតម្រងនោមរលាកលំពេងសម្រាប់កោសិកាខួរក្បាលព្រមទាំងបង្កជាជំងឺលើឈាមនិងធ្វើឲ្យឆ្អឹងងាយពុកផងដែរជាកិច្ចបន្ទាប់នេះខ្ញុំបាទសូមអនុញ្ញាតធ្វើការបកស្រាយអំពីវិធីសាស្ត្រក្នុងការកាត់បន្ថយការប្រើប្រាស់សូរ៉ាយើងដឹងហើយថាបញ្ហាការប្រើប្រាស់សូរ៉ាពិតជាពិបាកក្នុងការដោះស្រាយព្រោះវាខ្លះជាទម្លាប់ទៅហើយសម្រាប់មនុស្សក្នុងការប្រើប្រាស់វា បើទោះបីជាយ៉ាងណាក៏ដោយពួកយើងក៏អាចស្វែងរកវិធីសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់ការកើនឡើងការប្រើប្រាស់សូរ៉ាដែរជាដំបូងគឺជាការបង្កើតកម្មវិធីស្ម័គ្រចិត្តការធ្វើបែបនេះវាអាចចូលរួមដោះស្រាយបញ្ហាមួយចំនួនដូចជា ការចូលរួមព្យាបាលនិងលើកទឹកចិត្តក៏ដូចជាជួយពិគ្រោះយោបល់ដល់ប្រជាពលរដ្ឋដែលមានការពិបាកក្នុងការប្រាក់សូរ៉ារាជរដ្ឋាភិបាលគួរអនុវត្តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងព្រោះតាមការស្រាវជ្រាវយើងបានសង្កេតឃើញថា នៅទូទាំងពិភពលោកមានប្រទេសចំនួន190ហើយដែលបានបង្កើតច្បាប់ត្រួតពិនិត្យឬគ្រប់គ្រងជាតិស្រវឹងមួយវិញទៀតការហាមឃាត់កុំឲ្យមានការផ្សព្វផ្សាយសារបៀតាមផ្លាកប៉ាណូតាមសាផ្លូវសាធារណៈព្រោះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងទេតែវាក៏ជាចំណែកមួយក្នុងការធ្វើឲ្យការកើនឡើងការប្រើប្រាស់ស្រាបៀរដោយដែលយើងបានដឹងរួចមកហើយថាបច្ចុប្បន្ននេះការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញផ្សព្វផ្សាយ ព្រមទាំងការផ្តល់រង្វាន់ផ្សេងផ្សេងបានជាឥទ្ធិពលយ៉ាងអាក្រក់ទៅលើប្រជាជនព្រោះវាបានរួមចំណែកក្នុងការតាក់ទាញបញ្ចុះបញ្ចូលឲ្យការប្រើប្រាស់គ្រឿងស្រវឹងកាន់តែកើនឡើងបណ្ដុះគំនិតស្មារតីកុមារឲ្យមានចិត្តឲ្យមានមនសិការជាតិមិនភ្លិតភ្លើនជួបអង្វែងនឹងការប្រើប្រាស់គ្រឿងស្រវឹងទាំងនេះគឺជាកាតព្វកិច្ចរបស់សាលាសាលាគួរតែធ្វើឲ្យប្រកាសថាកុមារគ្រប់រូបទទួលបានការអប់រំយ៉ាងល្អតាក់ទងជាមួយនឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។ ម្យ៉ាងវិញទៀតឪពុកម្ដាយគួរតែធ្វើការតាមដានសកម្មភាពរបស់កូនកូនជាពិសេសក្នុងវ័យជំទង់ព្រោះវ័យនេះគឺជាវ័យដែលងាយត្រូវបានអស់ទីពីបច្ចដ្ឋានផ្សេងផ្សេងជាពិសេសការជ្រើសរើសមិត្តភ័ក្តិព្រោះប្រសិនបើសេពគប់មិត្តភ័ក្តិមិនល្អអាចនាំខ្លួនប្រឡូកទៅនឹងការប្រើប្រាស់គ្រឿងស្រវឹងក៏ដូចជាប្រព្រឹត្តអំពើអបាយមុខផ្សេងផ្សេងហើយការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងគួរតែបានទូលំទូលាយជាងមុនទៅកាន់សាធារណៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប៉ះពាល់សុខភាពបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបើទោះបីជាការធ្វើបែបនេះមិនអាចបញ្ឈប់កុំឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងទាំងស្រុងនោះទេក៏ប៉ុន្តែវាក៏អាចចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងបានបន្តិចផងដែរការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមអង្គការសង្គមស៊ីវិលដើម្បីចូលរួមនៅវិធានការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ ជាចុងក្រោយព្រីរដ្ឋាភិបាលគួរតែធ្វើការដំឡើងពន្ធបន្ថែមទៅលើការ នាំចេញនាំចូលចែកចាយស្រាបៀរជាលទ្ធផលតម្លៃស្រានឹងកើនឡើងជាងមុន នោះការបញ្ជាទិញស្រាបៀរក៏កាត់បន្ថយតាមនឹងដែរសូមអរគុណអរគុណណារងនិងសមាជិកក្រុមតន្ត្រីទៀតសម្រាប់ការបកស្រាយតកោបាយនេះ សេចក្តីបន្តទៅទៀតនាងខ្ញុំសូមអនុញ្ញាតក្នុងការលើកយកសេចក្តីសង្ខេបនិងសេចក្តីសន្និដ្ឋាននៃគម្រោងនេះតែម្ដងឆ្លងតាមការបរិយាយយ៉ាងពិស្ដារពីសមាជិកទាំង4រូបរបស់ក្រុមនាងខ្ញុំដែលស្ដីអំពីមូលហេតុផលវិបាកដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនិងដំណោះស្រាយដែលយើងអាចប្រើប្រាស់បាននៅក្នុងជីវភាពប្រចាំថ្ងៃដើម្បីកាត់បន្ថយបន្ទុកស្កាត់ពីនិស្កម្មផ្សេងៗដែលអាចកើតមាននៅក្នុងសង្គម។ យើងអាចសរុបមកវិញបានថាមូលហេតុចម្បងនៃការទទួលទានសារ៉ាគឺត្រូវបានផ្ដើមចេញពីកង្វះខាតនៃការយល់ដឹងអំពីផលវិបាកនៃសារ៉ានិងជាពិសេសគឺកង្វះខាតនៃការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលដូច្នេះហើយដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតនោះគឺត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាពោលគឺ យើងត្រូវរួមសាមគ្គីគ្នាដើម្បីការអភិវឌ្ឍរបស់ខ្លួនយើងផ្ទាល់ក្រុមគ្រួសារយើងសហគមន៍យើង និងជាពិសេសគឺប្រទេសជាតិយើង ហើយតើអ្នកទាំងអស់គ្នាបានដឹងទេថាតើដំណោះស្រាយមួយនោះគឺជាអ្វីជាក់ស្ដែងគឺប្រជាជនយើងគ្រាន់តែត្រូវមានមនសិការនិងសេចក្តីក្រាមរំលឹកពីផលវិបាកដ៏កាចសាហាវនៃសេរីយ៉ាងណាមិញរដ្ឋាភិបាលក៏ត្រូវរួមចំណែកក្នុងការកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មបំផ្លើសនានានិងត្រូវឧស្សាហ៍ចុះណែនាំបងប្អូនជនរួមជាតិយើងគ្រប់រូបឲ្យបានដឹងពីសេចក្តីអន្តរាយដែលអាចកើតមានពីសេរី ហើយខ្ញុំជឿជាក់ថាជាមួយគ្នាយើងនឹងអាចកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនិងធ្វើឲ្យប្រទេសកម្ពុជាយើងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យខ្លះទៅជាទីជម្រកមួយដ៏កក់ក្ដៅសម្រាប់មនុស្សជនគ្រប់រូបឲ្យរស់នៅប្រកបដោយសុខភាពនិងសុខភាពភាពជាពិសេសប្រទេសកម្ពុជាយើងនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេដ្ឋកិច្ចវប្បធម៌ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ បន្ទាប់ពីបានទស្សនាវីដេអូនេះហើយនាងខ្ញុំនិងសមាជិកក្រុមដតីទៀតសង្ឃឹមថាបងប្អូនជនរួមជាតិទាំងអស់គ្នានឹងរួមដៃគ្នាកាត់បន្ថយនិងបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៃសង្គមជាតិយើងជាចុងក្រោយ ក្រុមនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី អ្នកនាងកញ្ញាលោកគ្រូអ្នកគ្រូសាសានុសិស្សនិងមនុស្សជនគ្រប់ដំណាក់ថ្នាក់ក្នុងការទស្សនាវីដេអូរបស់ក្រុមនាងខ្ញុំរហូតដល់ចប់ ពួកខ្ញុំសូមជូនពរឲ្យយើងទាំងអស់គ្នាមានសុខភាពល្អកាយសម្បទារឹងមាំជាផុតពីជំងឺ Covid-19 និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ3កុំនិង3ការពារតាមការណែនាំរបស់ក្រសួងរាជរដ្ឋាភិបាលនិងសូមឆ្លើយថាទេចំពោះគ្រឿងស្រវឹងសូមអរគុណនិងសូមជម្រាបលា